Family Panda បងមិនសល់ល្អក៏អូននៅតែស្រឡាញ់ហើយជាក្តីស្រឡាញ់ពេញលេញពេញលោកមិនអើយមិនខ្វល់បងជាអ្នកណាដឹងត្រឹមចង់ក្បែរក៏យ៉ាងមានតែប៉ុន្មានអូនមិនយកទូ